មានប្តីប្រពន្ធពីរនាក់បានបាត់បង់ផ្ទះសម្បែងហើយគាត់ក៏បានកាប់អស់នៅខ្មោចធ្វើជាផ្ទះសម្បែងរបស់គាត់សូមព្រៀងរៀងសងផ្ទះលើភ្នូខ្មោច